អឺតាមពិតបាទរឿងរ៉ាវរបស់បាសេឡូណាបាទគឺលោករ៉ូណាល់កូមែនមិនថាបន្ទោសគាត់អីទេបាទគាត់ចូលមករងថ្មបាក់ដែរថ្មបាក់បាទខណៈដែលក្លឹបមានបញ្ហាឬបាត់រ៉ាញ់បន្ទោសបាទហើយកីឡាករមួយចំនួនហ្នឹងក៏បើយល់ថា super star world class នៅ បាសេឡូណាចង់អស់ហើយបាទនៅមិនច្រើនដូចជំនាន់ Lionel Messi បាទនៅមិនច្រើនដូច Luis Suarez Griezmann បាទឬក៏ Neymar Xavi Iniesta បាទ Sergio Busquets បាទ Puyol Pique ដានីអាវេសឥឡូវចេញចង់អស់ហើយបាទបច្ចុប្បន្នកីឡាករបាសេឡូណាពីច្រើនថ្មីហើយក្មេងបាទហើយណាមួយក្លឹបអត់សូវមានវរាអត់សូវបានបញ្ចេញលុយច្រើនដូចមុនបាទដោយសារកូវីដចឹងលោករ៉ូណាល់កូមែនចូលមកក៏មិនសូវជាជោគជ័យក្នុងការដឹកនាំធ្វើឲ្យចរាភាគរយអឺឈ្នះទីជើងចាញ់វិញបាទនិយាយរួមគឺគាត់ត្រូវអឺកំហិតបាទកំហិតការចាយវាយបាទបាទក្នុងការដឹកនាំគ្រូ បាល់ទាត់មួយឈុតហ្នឹងបាទនិយាយរួមគឺមួយក្លឹបរបស់គាត់ហ្នឹងគឺគាត់ត្រូវតែ manage ទាំងអស់បាទបាទសូម្បីតែការអឺចាយវាយបាទទៅលើសេវាកម្មផ្សេងផ្សេងអីចឹងបាទដូចជាថ្លៃឈ្នួលឡានថ្លៃទឹកថ្លៃភ្លើងគឺគឺគាត់ត្រូវតែរាប់រងអស់ហ្នឹងហ្មងបាទបាទគឺទៅកាត់យ៉ាងម៉េចបាទឲ្យឲ្យចំណាយតិចបំផុតតាមដែលអាចធ្វើទៅបានបាទបាទជួនកាលយើងមិនមែនជា manager យើងយកដឹងដឹងការងាររបស់គាត់ថាគាត់នឹងរែកពុនរែកទូលអីប្រមាណទេបាទយើងគាត់អាចឃើញភ្នែកគឺថា អូលុយរាប់លានអញ្ចឹងបាទអីអញ្ចឹងណាតែការដូរយករាប់លានមកវិញគឺគឺប្រើអាហាអឺហៅ brand storm បាទភៀវខួរភៀវខួរបាទភៀវខួរគឺស្ទើរតែបែកហើយបាទបាទដូចយើងទៅញ៉ាំអឺអាហារនៅខាងក្រៅហ្នឹងណាបាទបាទដូចអ្នកលួចថាអឺអូនអា អឺតុកបងនេះអត់ខូទេបងអើយតុកលេខ3អត់ខូទេដាក់ខូឲ្យគាត់មួយបាទនិយាយលេងទេបងប្អូនបងប្អូនដែលអាសាទៅញ៉ាំអាហារខាងក្រៅបាទដឹងហើយបាទទៅចិត្តហូបខួបាទអឺរឿងអាសណលបាទរឿងអាសណលបើនិយាយទៅគឺខ្ញុំយល់ប្រិមិត្តអាសណលដែរយល់អារម្មណ៍ពួកគាត់បាទ នេះមិនមែនថាគាត់បាញ់យើងយើងខឹងគាត់អីទេបាទខ្ញុំចូលចិត្តរឿងលេងសើចផាគ្នានឹងធម្មតាតែកុំឲ្យជេងដល់ម៉ែដល់ឪប្លុកចោលតែម្ដងបាទអត់ថាផាគ្នាធម្មតាទទួលចនិចបាទអញ្ចឹងរឿងអាអាសណលគឺខ្ញុំយល់អារម្មណ៍ប្រិមិត្តរបស់ពួកគាត់ស្អីនៅពេលដែលក្លឹបមួយធ្លាក់ជើងលេងមិនសូវឈ្នះកីឡាករមិនល្អគ្រូបង្វឹកដឹកនាំបានជោគជ័យគឺយើងទទួលអារម្មណ៍សេត ចឹងអាសនលដូចគ្នា ហើយរាជការរបស់អាសនលមិនអត់មានទេមានដូចបងប្អូនបានដឹងអញ្ចឹងបាទពៀនមាសហើយនឹងការឈ្នះពៀន FA Cup ច្រើនជាងគេបាទនៅប្រទេសអង់គ្លេសបាទអញ្ចឹងរាជការមានឯក្រុមនីមួយនីមួយមាន ហើយរាជការបច្ចុប្បន្នគឺលោកអាតេតាក៏ជាគ្រូបង្វឹកបីក្មេងមួយដែរដែលគាត់មិនទាន់មានបទពិសោធន៍ខ្លាំងប៉ុន្តែគេនៅជឿជាក់លើអាតេតាឲ្យដឹកនាំបន្តទៀតបាទខណៈដែលគាត់ធ្លាប់ធ្វើជំនួយការរបស់លោកប៉ែបអីអីចឹងទៅបាទគឺគាត់មកដឹកនាំតាមរយៈការធ្វើ យកបទពិសោធន៍ពីជំនួយការគ្រូបង្វឹកមកដឹកនាំក្រុមអាសណលគាត់មានអូបាម៉ាយ៉ាងឡាកាសេតបាននីកូឡាស់ពេពេប៊ូកាយូសាកាអឺថូម៉ាស់បាទមានខ្សែការពារច្រើនបាទអ្នកចាំទីអញ្ចឹងទៅអញ្ចឹងការលេងការដឹកនាំបាទគឺត្រូវទៀមទាបបទពិសោធន៍ដែរដែរបាទបើគេថា admin មនោរមថ្ងៃមុនឈ្នះព្រឹកឡើងសុទ្ធតកាទៀវហុយហុយដល់ពេលចាញ់ព្រឹកឡើងនិយាយដើមហុយហុយអេបាទចេះរោនឹកឃើញបាទ ថ្ងៃនេះបាយត្រីងៀតទេបងប្អូនអើយបាទបាយត្រីងៀតបាទបាយត្រីងៀតហ្នឹងបាទសូវផុសឲ្យបងប្អូនទេបាទចាំកាទៀវបាទចាំផុសបាទបាទអញ្ចឹងអាសណលបាទគឺដូចគ្នាអញ្ចឹងគាត់គង់តែជួបនៅរជ្ជកាលមាសរបស់គាត់ឡើងវិញទេបាទលីវើពូលក៏គាត់មានរជ្ជកាលមាសរបស់គាត់តាំងពីអតីតកាលគាត់ទើបមកជួបរជ្ជកាលនេះកាលរជ្ជកាលមាសរបស់គាត់ឡើងវិញហើយបាទ Chelsea ដូចគ្នា Medicity ដូចគ្នាតែ Medicity ដូចអត់មានរជ្ជកាលមាសទេពីអតីតកាលគាត់ទៅមានរជ្ជកាលមាសជាង10ឆ្នាំចុងក្រោយនេះដល់ពេលដែលលុយស្ថិរ៉ាប់ចូលមកគឺគាត់អាចឈ្នះពានតែមិនទាន់បាន Premier Champions League បាន Premier League អញ្ចឹងគាត់អាចថានឹងមានថ្ងៃធ្លាក់ខ្លួនដែរនៅពេលដែលមានជួបវិបត្តិហិរញ្ញវត្ថុណាមួយអញ្ចឹងទៅក្លឹបណាក៏ជួបដែរបាទនៅពេលដែល Spurs Spurs គេថាក្លឹបដែលថេបំផុតបាទនៅ Premier League អឺមិនដែលឈ្នះពានអីធំដុំទាំង Champions League ទាំង Premier League ទាំងអីទេបាទគឺ ឡើងវេបដាច់ព្រាត់ Champions League ម្ដងប៉ះជាមួយ Liverpool ចាញ់បាទក្រោយពី Liverpool ចាញ់ Real Madrid Liverpool ក៏មកឈ្នះ Spurs នៅឆ្នាំបន្ទាប់បាន Champions League Spurs ក៏មិនទាន់ឈ្នះបន្តទៀតចឹងហើយក្លឹបមួយមួយគឺគេត្រូវការពេលគេត្រូវការក្នុងការរចនាហេដ្ឋារចនាសម្ព័ន្ធតាមនឹងទៅបាទនេះដូចមេងឈុនគាត់និយាយចឹងបាទកាលពី6 7ឆ្នាំមុនបាទក្រុមហុងក្រហមវេទនីណាស់បាទត្រូវហើយបាទពេលខ្លះមិនតាលីវើពូលទេបាទ6 7ឆ្នាំមុនស្បែកតាមែនយូហ្នឹងបាទក៏វេទនីដែរ បាទចំនួនលោកមួយចំនួនលោកវ៉ាន់កាល់ដឹកនាំនឹងបាទ Arsenal លេងដូចគ្នាបាទពេលនោះគឺ Man City និង Chelsea បាទគាត់រៀងឡើងជើងអីចឹងទៅបាទអូខេបាទអឺនិយាយទៅប្រធានបទរបស់បាល់ទាត់អឺរ៉ុបកំពុងតែក្តៅនឹងគឺក្តៅនៅ Premier League មាន El Clasico El Clasico មិនសូវជាមានប្រជាប្រិយភាពខ្លាំងស្អីបងប្អូនសញ្ជនដោយសារតែមិនមាន Ronaldo និង Lionel Messi ក្នុងការចូលរួម10ឆ្នាំមុនបាទ នៅពេលដែលមានវត្តមានរបស់រ៉ូណាល់ដូនិងលីណែលមេស៊ីបាទនៅក្នុង ឡាលីហ្គាប្រទេសស្ប៉ាញលីកអេស្ប៉ាញ គឺជាលីកដែលមានប្រជាប្រិយភាពខ្លាំងមួយដែរបាទបន្ទាប់ពី Premier League ដែលឲ្យតែមាន El Clasico គឺជាការប្រកួតដែលគេទន្ទឹងរង់ចាំមិនថានៅឡាលីហ្គាមិនថានៅ Champions League មិនថានៅ Copa del Rey គឺគេចង់មើល El Clasico គឺចង់មើល Ronaldo និង Messi ប្រជែងគ្នាបាទតែឥឡូវលែងមានហើយបាទ Ronaldo និង Messi ក្នុងការប្រជែង El Clasico អាចថានឹងជួបគ្នា Champions League ករណីបើសិនជា Paris Saint-Germain ជាមួយនឹង Man U ឡើងទៅវគ្គខ្វែងជាបន្តទៀតបាទនៅក្នុងព្រឹត្តិការណ៍ Champions League បាទអញ្ចឹងគឺអឺប្រជាប្រិយភាពបាល់ទាត់នៅស្ប៉ាញគឺវាធ្លាក់តាមនឹងឯងបាទហើយបើនិយាយពីគ្រួយគេបាទរៀលជាមួយនឹងបាសេឡូណាជំនាញបងប្អូនខ្ញុំអត់បានមើលមែនអញ្ចឹងអត់សូវជាមានរឿងអីជជែកមួយបងប្អូនទេបាទរឿងរ៉ាវរៀលម៉ាឌ្រីតបាទដឹងតែរៀលដាក់2-1ដឹងរៀលឈ្នះ2-1អឺគឺសុទ្ធចូលទីគ្នានាទីចុងម៉ោងបាទរៀលម៉ាឌ្រីត93 គឺនាំនាំមុខ2-0បាសេឡូណាតាមពីក្រោយនាទីដូចជា97បាទចុះចាប់ប៉ារីសជាមួយនឹងជាមួយនឹងម៉ាក់សៃ0ទល់0បាទប៉ុន្តែនៃដូចធ្វើសង្គ្រាមចឹងបាទនៅពេលដែលនៃម៉ានឹងកាឡាករទាត់ជ្រុងគឺគេមានខែលចាំបិទខ្លាស៊ីក្បាលមកកំប៉ុងអូខេបាទបារាត្រូវក្បាលមកកំប៉ុងព្រោះអីគេគប់ដបបាទដល់ថ្នាក់ឌីមេពួកបារាំងឆ្លើយឆ្លើយអូកាចហ៎បាទកាចមែនតើ និយាយពីរឿងបារាំងហ្នឹងបាទកាលអឺកាលយូរ៉ូ2006ខ្ញុំធ្លាប់ទៅបារាំងបាទបាទអញ្ចឹងក៏កាយខ្មែរយើងហ្នឹងហើយគាត់កាយតោះសំភើគាត់អ្នកតាក់ស៊ីគាត់បើកតាក់ស៊ីឯតែគាត់ជួយប្រាប់យើងបាទគាត់ថាមកនៅប៉ារីសហ្នឹងបើយើងជួតទៅតំបន់មួយចំនួនជាពិសេសគឺកន្លែងក្បែរ Start Paris Saint-Germain បាទបាទអឺកុំអឺកុំព្យាយាមអា ពាក់អាវពាក់កអាវឬក៏ស្លាកសញ្ញាផ្សេងផ្សេងរបស់ក្រុមបារាំងរបស់ក្រុមបាល់ទាត់បារាំងផ្សេងជាពិសេសម៉ាក់សៃបាទបាទគាត់ថាកុំឲ្យតិចច្រឡំពាក់ពាក់អាមួកអាមួកលងាបាទបាទខ្ញុំមានមួយដែរខ្ញុំគិតថាពាក់ដើរគាត់ដល់ពេលទៅគាត់ប្រាប់ប្រយ័ត្នណាប្រយ័ត្នពួកពួកប៉ារីសាំងគាត់ហៅប៉ារីសាំងតែពួកប៉ារីសាំងវាយវាដឹងតែយើងបរទេសបរទេសអីទេអូពួកគាត់ចូលរំបន់ហើយចូលរំបន់គេអ្នកគ្រប់ត្រអញ្ចឹងបាទបាទ